ជីវរផ្នែកអីនេះហៅថាប៉ាំងសុគលកាំងកធុដងនិយាយទៅពាក្យដើមរបស់ពាក្យបាំងសុគលហ្នឹងមកពីពាក្យថាប៉ាំងសុងហើយនឹងគលៈដឹងពាក្យហ្នឹងណាប៉ាំងសុងហើយនឹងគលៈឬក៏បរិគោលប៉ាំងសុងប្រែថាអាចដីឬក៏អាចបំណាស់ នៅពេលដែលគេព្យួរទៅអាដីដែលវាផ្លាក់ទៅគេហៅថាអាចដីអាចបំណាស់ហ្នឹងហើយហើយដល់កូលៈឬបដិកូលហ្នឹងប្រែថាកក្រិច dirty កក្រិចអញ្ចឹងភិក្ខុណាដែលលោកមិនជាប់ជំពាក់នឹងរបស់ល្អល្អស្អាតស្អាតដែលលោកគិតថាវានាំឲ្យកើតកិលេសកើតរាគៈកើតតណ្ហាអញ្ចឹងទៅដូចជាជីវរហ្នឹងគេប្រកេនលោកអត់ទទួលទេ លោកខមមិតថាឈប់ជាប់ជាពាក់មួយអានឹងទៀតណាដែលគេប្រកេនលោកអត់ទទួលលោកដើរមើលអាណាគេបោះចោលប្រឡាក់ដីមិនលោករើសមកដេមកអីមកជាលក់ប្រើទៅវិខប្រព្រឹត្តបែបហ្នឹងគេហៅថាវិខប្រព្រឹត្តយកនៅប៉ាំងសុគលិកង្គៈធុដងអត់ធ្វើបរហាញទេណាតែធ្វើបរហាញមិនមែនទៀតព្រោះជាបដិបទាដើម្បីលះកិលេស ហ្នឹងហើយតែយើងក្រោយមកអាត្មាគិតទេគិតថាជាងកាលឃើញលោកដើររើសរបស់កក្រិចអីចឹងទៅបរិស័ទខ្លះគាត់ចង់ប្រកេលោកលោកអត់ទទួលប្រវត្តិអាត្មាធ្លាប់លើគ្រូនិយាយខ្លះនោះអត់មានក្នុងកាពីទេព្រោះព្រោះក្នុងកម្ពីនិយាយតែប៉ុណ្្នឹងទេនិយាយតែរឿងទៅទៅទៅដើររើសយករបស់ ដែលគេបោះចោលប្រឡាក់នឹងសាក់សពសាក់សពស្អុយរលួយប្រឡាក់អីចឹងទៅលោក រើយកមក បោកឲ្យស្អាតទៅលោកដេជីវរប្រើទៅអញ្ចឹងណាឬក៏របស់ដែលគេដាក់ចោលក្នុងគំនរសម្រាមឬក៏បោះចោលក្នុងព្រៃគេលែងត្រូវការហ្នឹងលោក ទៅរើសយកជារុំរបស់ដែលគេចោលរបស់ ដែលគេលែងត្រូវការហ្នឹងហើយហ្នឹងវាអត់ដាច់អតនេទានសិក្ខាបទទេព្រោះអតនេទានសិក្ខាបទទៅកាន់យករបស់ដែលគេមិនតន់ចោល របស់ ដែលមានម្ចាស់តែអាបាំងស្គលហ្នឹងគឺទៅយករបស់អត់ម្ចាស់ មានន័យថារបស់គេបោះចោលបានហៅថារបស់បាំងស្គលតែយើងឥឡូវប្រកេតឡើងថ្មី ថ្មីចេះយើងថាបាំងស្គលដែរមែនទេអាមិនថាខុសយ៉ាងម៉េចទេបើយើងធ្វើត្រូវវានៅតែ ត្រូវកាន់តែយកឈ្មោះមកដាក់ប៉ុន្តែយើងគប់បីមានពេលនិយាយអត្តន័យពិតរបស់វាបើមិនចឹងទេវាបាត់ធัวព្រះអង្គណាថាធัวព្រះអង្គអញ្ចឹងក៏បានថាបាត់មេរៀនដែលព្រះអង្គ សំដែងពយលមកដល់យើងទៅវត្តយើងអត់ចេះពីអា original របស់វាទេយើងយើងចេះអាคลายវិញហងៃហងៃយើងទៅចេះរឿងអីអីហ្នឹងទៅចេះអាคลายអា original ហ្មងអត់ចេះទេចុះយើងទៅយើងយើងមើលគេធ្វើកម្មវិធីហ្នឹងហើយកម្មវិធីនោះคลายអស់លីងហើយคลายអស់លីងហើយរហូតដល់នៅក្នុងកម្មវិធីដ៏ច្រើនហ្នឹងនាំឲ្យមនុស្សយើងមានមិច្ឆាទិដ្ឋិកាន់តែច្រើនឡើង ច្រើនឡើងច្រើនឡើងឧទាហរណ៍ថាបាំងស្គូលដាក់បាតទៅនាំគ្នារាប់បាតទៅលោកចិត្តសោតទៅពិធីវាអត់ខុសអីទេប៉ុន្តែសំខាន់មនុស្សគិតខុសឬត្រូវបើមនុស្សគិតថា ពេលដាក់នឹងលោកសោតនឹងសោតបញ្ជូនឲ្យអានឹងវិឆាទិដ្ឋិសុតហ្មងបើលោកអ្នកសោតគិតថាខ្លួនឯងសោតបញ្ជូនលោកនឹងក៏ល្ងងដែរវិឆាទិដ្ឋិដែរហើយញាតិញោមទៅដាក់នឹងយល់ថា លោកនឹងសូត្រនឹងបញ្ជូនទៅឲ្យញាតយើងក៏ very very wrong មក not just wrong but too wrong វាអត់ត្រូវសោះហ្មងណាខូចធัวព្រះអង្គអស់និយមន័យដើមរបស់ធัวហ្នឹងខូចអស់លីងហើយអញ្ចឹងអញ្ចឹងញាតិញោមអត់អាចទៅនិយាយមួយគេបានទេគេវាយបែកមុខលើមែនទេដូចអាកាន់មេក្រុមតែឯងគេនិយាយបាន ញាតិញោមទៅវត្តទៅចេះជាងអាចារ្យគឺថាឲ្យឡើងមែនអត់ហ្នឹងប៉ុន្តែអាត្មាចេះគិតថាដែលដែលចេះតែនិយាយហ្នឹងគង់តែមានអ្នកពិចារណាឃើញហ្នឹងដូចអឺពេលព្រះអង្គត្រាស់ដំបូងព្រះអង្គរារាជបតីដល់ឃើញមនុស្សធ្វើខុសច្រើនពេកព្រះអង្គរារាជបតីថាអញគួរនិយាយអត់រារាជឡើង2ខែឃើញរហូតដល់ព្រំទៅរតនាហ្នឹងគុំអីព្រះអង្គអត់ ចង់ទេសមែនណាយ៉ាមនុស្សអាធัวពុតនឹងចេះវានាំគ្នាទៅធ្វើចុះអស់លីងបានព្រមនឹងមកវល់ព្រះអង្គថាងគង់សัตว์ខ្លះមានធូលីតិច នៅ ក្នុង ភ្នែកសัตว์ខ្លះមានធូលីច្រើនអញ្ចឹងធូលីតិចហ្នឹងមានន័យថាអាកិលេសហ្នឹងវាស្ដើងហ្នឹងហើយអញ្ចឹងបកភ្នែកហ្នឹងវាឆាប់ជាណាវាឆាប់បើករួចហើយបើសិនជាព្រះអង្គមិនសំដែង ទេអាធូលីស្ដើងក៏ដោយអាធូលីក្រាស់ក៏ដោយខ្វាក់ទាំងអស់ហ្មង បើគាត់រួចដូចគ្នាអញ្ចឹងបើព្រះអង្គសំដែងបណ្ណនាធូលីតិចមានន័យថាកិលេសនឹងវាស្ដើងអាចបើកផ្ងាឆាប់បើណាក្រាស់ទុកសិនអាហ្នឹងចាំចាំពពុតក្រោយទៀតណាអញ្ចឹងបានពីមុនអាយូរយូរទៅអាហត់ដែរតាហត់និយាយយូរយូរយូរយូរទៅរហូតជាវិភាសាមួយលោកលោក កូនសិស្សអីហ្នឹងលោកថា បើយើងដឹងហើយយើងមិននិយាយធ្វើម៉េចឲ្យញាតិញោមមានផ្លូវជ្រើសរើសសម្រាប់ពិចារណាទៅបើនៅក្នុងពិធីគេដឹកនាំខុសអស់ហ្នឹងឲ្យគាត់មានទុនអីទៅពិចារណាអញ្ចឹងបើសិនជាយើងនិយាយរឿងពិតហ្នឹងទៅក្នុង100នាក់បានតែម្នាក់ក៏ឈ្មោះថាវិជ្ជមានដែរមែនទេមួយលានបានតែមួយក៏នៅតែល្អជាងអត់ដែរ better than nothing អញ្ចឹងបានថ្មនិយាយឲ្យវាឈៀងនៅផ្លូវផ្លូវសាមញ្ញកដាលដែរថា បើទៅលើតួកម្មវិធីតែម្ដង វាអត់មានកំហុសអីទេក៏ប៉ុន្តែកំហុសនៅលើការការគិតហ្នឹងហើយដូចយើងធ្វើព្រឹកមិញទោះបីយើងប្រើពាក្យថាបាំងស្គលឧទ្ទិសក៏ពិតមែនប៉ុន្តែយើងត្រូវយល់ពាក្យនៃតក្ខណានុបទាននោះដែលវាប្រកបដោយអង្គ3ហើយយើងជាម្ចាស់មានតែពីររឿងទេទី1យើងនឹករលឹកចំពោះញាតិជាទីស្រឡាញ់របស់យើងហើយយើងធ្វើសេចក្តីល្អឧទ្ទិសនិងផ្សាយមេត្តាឲ្យគាត់ប៉ុណ្ណឹងចប់ហើយ ហើយអង្គទី3អ្នកនោះបានទទួលឬអត់វាអាស្រ័យលើកម្មរបស់អ្នកនោះជាបច្ច័យណាកន្លែងហ្នឹងតរកតដសោតព្រះអង្គត្រាស់ថាអឺញាតទាំងឡាយមិននឹកដល់ប្រែត ទាំងឡាយព្រោះកម្មរបស់សត្វទាំងឡាយជាបច្ច័យអ្នកខ្លះងាប់ហើយញាតអត់នឹកទៀតណាអាគេនឹកឃើញហ្នឹងព្រោះកម្មដែរថ្មពិសោធន៍អញ្ចឹងមែនថ្មមានមានប្អូនប្រុសរបស់ញោមប្រុសមួយ និយាយមែនតើទៅដូចនិយាយថាញាតឯងណាព្រោះគាត់ស្លាប់គាត់មិនឡើងតបាអាត្មាអីទេគាត់អត់ដែលធ្វើកុសលអីទេផឹកតែស្រាម្នាក់នឹងទៅឆ្កុយតែឯងហ្នឹងណាស្រាផឹកផឹករឹងលីករីកថ្លើមស្លាប់ហើយតែអាត្មាទៅធ្វើកុសលធ្វើអីហ្នឹងជានឹកឃើញអូដូចគ្មានណានឹកឃើញគាត់ទៅដល់អាត្មាធ្វើបុណ្យទៅអីគេគ្រប់គ្នាភ្លេចតែគាត់ហ្នឹងមួយរហូតប្រមាថដល់ដល់ពេលដល់ពេលមកវិញអឺ ភ្លេចមួយទៀតអាណិតគាត់នៅពីចង្អាយជាអាណិតគាត់ណាអាណិតគាត់គាត់មិនដែលបានធ្វើកុសលធ្វើអីមើលធ្វើកុសលអីលើក្រោយឧទ្ទិសអីចាំនឹកគាត់ភ្លេចទៀតយ៉ាងមិនបាននឹកឃើញក្នុងទៅដល់គាត់ដសោព្រះអង្គថាញាតទាំងឡាយមិននឹកដល់ប្រែតទាំងឡាយព្រោះកម្មរបស់សត្វទាំងឡាយជាបច្ច័យហ្នឹងអាងាប់ហើយគេនឹកមិនឃើញទៀតណា ហ្នឹងហើយហើយម្យ៉ាងទៀតពួកអ្នកទាំងអស់នោះទៅ ទៅយើងគាត់បានអនុមោទនាឬអត់ក៏អាស្រ័យលើកម្លាំងបុណ្យរបស់គាត់ដែរមិនចេះតែអនុមោទនាបានទេយើងសិក្សាទៅយើងមិនកជ្រោលអីរឿងហ្នឹងទេរីឯអ្នកទទួលនេះញាតិញោមអាត្មាជំរាបចុះថាគ្មានបានរួមចំណែកបញ្ជូនបុណ្យឲ្យញាតិយើងទេលោកក៏ដោយអាចារ្យក៏ដោយ អ្នកសូត្រធម៌អ្នកអីទាំងអស់ហ្នឹងណាអត់ទេអត់សោះហ្មងគ្រាន់តែ ជាចំណែកមួយញ៉ាំងទៀនញាតិញោមឲ្យសម្រេចទេដូចថាញាតិញោមមានទៀនប្រគេនឬក៏ជូនគាត់ទៅគាត់គ្រាន់តែជាបដិគិហកៈអ្នកទទួលដើម្បីឲ្យញាតិញោមជ្រះថ្លាសម្រេចបនខ្លួនឯងប៉ុណ្ណោះទេតែប៉ុណ្្នឹងទេគាត់គ្មានបល័យគ្មានបកូគ្មាន បកោងស្អីសម្រាប់ឧទ្ទិសឲ្យញាតិរបស់យើងទេ ទាំងអាត្មាក៏ដោយសូម្បីពពុទ្ធក៏ដោយក៏ព្រះអង្គគ្មានបុណ្យអីឧទ្ទិសឲ្យញាតិរបស់យើងដែរ នឹងដែលព្រះអង្គប្រៀបធៀបថាដូចជាស្រែអញ្ចឹងស្រែហ្នឹងវាគ្មានដៃគ្មានជើងទៅណាទៅយើងព្រោះទៅវាខិនណាដោះទៅយើងច្រូតយកទៅខ្លួនយើងទៅតែប៉ុណ្្នឹងតាហើយបើលោកណាក៏ដោយអាចារ្យណាក៏ដោយចំណាំឲ្យរៀនលឺអាត្មាថាកុំតន់ជឿឲ្យរៀនពុទ្ធដីកាឲ្យច្បាស់ថាបើលោកនោះអាចារ្យនោះធានាថាហៅគាត់ទៅអញ្ជើញគាត់ទៅនិមន្តគាត់ទៅគាត់ធ្វើពិធីកម្មឲ្យបានសម្រេចដល់អ្នកស្លាប់អានឹងបោកហ្នឹង បោកសុតហ្មងពុទ្ធអត់បរៀនចឹងឯងពីព្រោះអង្គនៃតក្កណានុពទានពីរនៅលើម្ចាស់ទានមួយនៅលើអ្នកដែលយើងឧទ្ទិសទៅអ្នកទទួលនេះអត់មានអត់មានអីទេហើយនឹងយើងមើលបេះដូងព្រះសម្មាសម្ពុទ្ធមើលបានព្រះអង្គថាបានមិន បានព្រះអង្គថាមិនបានអានឹងបើយើង គិតមែនទែនចាត់ទុកជាមនុស្សល្អអត់ចេះតែថាបានរហូតទេ មនុស្សយើងច្រើនតាមរបៀបមិត្តផ្លอมមិត្តផ្លอมគេពឹងអីអត់ហ៊ានប្រកែកទេសន្យា fake promise ច្រើនអា fake promise អា promise คล้ายคล้าย refuse is always better than fake promise បដិសេធ តែងតែក្រន់ល្អជាងអាសន្យាខ្យល់សន្យាខ្លែងខ្លាយមនុស្សសន្យាខ្លែងខ្លាយបថោកតម្លៃខ្លួនឯងតែម្ដងពីរដងប៉ុន្តែមនុស្សច្រើនណាស់ខ្លាចគេអន់ចិត្តអើសន្យាសិនណាទួសិនណាធ្វើម៉េចម៉េចអត់ទេ better to refuse rather than fake promise ហ្នឹងហើយអញ្ចឹងបានចាស់ចាស់អាត្មាឃើញគាត់ច្រើនប្រើអាព្រមវាคล้ายคล้ายហ្នឹងពោះដាក់នាំត្រង់ត្រង់មកមនុស្សអត់ទៅវត្តអញ្ចឹងដល់កុហកអាណាមទៅវត្តខែភ្ជុំប្រែតជេរសឹកឃើញឃើញរឿងកុហកផ្សំហ្នឹងហើយគាត់ប្រើបេះដូងគាត់ល្អទេគាត់វាគ្មានវិធីសាស្ត្រអីប៉ិនបើដើរតាមវិធីសាស្ត្រពុទ្ធអត់កុហកនិយាយតែត្រង់បើគេយល់ល្អមកមែនទេហ្នឹងហើយ ចឹងបានស្មាថាចង់បញ្យលខ្លះហ្នឹងពីបាំងស្គលហ្នឹងកិច្ចនៃការបាំងស្គលតាមពិតវាអត់មាននៅក្នុងពិធីទេ មានតែនៅក្នុងការអនុវត្តក្នុងជីវិតប្រចាំថ្ងៃហ្នឹងហើយប៉ុន្តែមិនថា ពិធីទាំងអស់សុទ្ធតែខុសទេបើយើងយល់ឲ្យត្រូវហ្នឹងហើយយើងមុនប្រសងស្វាត់ជាអញ្ចឹងទៅវាคลายនឹងចេះคลายคลายឈប់ដើររើសរបស់មែនទេដោយសារញាតិញោមគាត់អាណិតលោក នឹងដែលអាត្មាស្ដាប់គ្រូអាត្មានិយាយពីមុនណាពួកអត់មានក្នុងកពីទេអាប្រវត្តិហ្នឹងព្រោះកិច្ចបាំងស្គលត្រឹមតែទៅយកអារបស់គេចោលតែប៉ុណ្្នឹងអត់មានអនុគ្រោះគេប្រកេនក៏ហៅបាំងស្គលដែរអត់ទេបើគេប្រកេនគេហៅថាកហបដីជីវរជីវរហ្នឹងឈប់ជាជីវរបាំងស្គលហើយអចង្ហាន់ក៏ដោយបើដើបិណ្ឌអាហ្នឹងបានហៅថាបិណ្ឌបាតិកង្កទុដង មានន័យថាលោកលោករស់នៅដោយសារដើបិណ្ឌបាទអាហ្នឹងដើបិណ្ឌបាទនេះជាទុដងមួយជាបាំង អូសំទោសអានឹងមិនមែនបានស្គាល់ហៅថាធុដងមួយហៅថាបណ្ឌបាតិកង្កធុដងហើយតែញាតិញោមប្រកេនដូចរហងៃហ្នឹងមិនហៅថាធុដងទេហៅថាទទួលនៅចង្ហាន់របស់កាហបដីមានន័យថាកាហបដីមិនមែនតអ្នកមានគឺថាម្ចាស់ផ្ទះដែលគេមានសទ្ធាជ្រះថ្លាប្រកេនអត់ខុសវិន័យអីទេប៉ុន្តែមិនហៅថាទុដងទេយល់ទេចឹងជីវរចឹងដែរបើសិនជាទទួលគេយកមកប្រកេនទូបីប្រើឈ្មោះមិនក៏នៅតែមិនហៅថាបាំងស្គលចឹង នឹងហត្ថកហបដីជីវរមានន័យថាគេអ្នកមានសទ្ធាជ្រះថ្លាគេយកជីវរនឹងមកប្រគេនយើងព្រិឋិនយ៉ាងម៉េចយើងកាច់កង់ម៉េចរឿងរបស់យើងប៉ុន្តែវានៅតែជាកហបដីជីវរដដែលអត់ហៅថាបាំងស្គលទេយើង ប្រើតែឈ្មោះទេថ្ងៃនោះយល់ទេចឹងចង់បញ្យល់អារឿងហ្នឹងឲ្យដឹងហើយព្រឹកមិញអីចឹងអាត្មាអឺលើក3គាថាមកតាមពិតយើងនិយមពេលបាំងស្គលយើងចង់ឲ្យលោកសោតឲ្យច្រើនមែនណា ភាកច្រើនណាម្ចាស់ប៉ុនណាធាតពិតធម៌នឹងមាន តម្លៃណាអ្នកខ្លះគេស្ដាប់តែមួយគាថាតែព្រះអង្គបញ្យល់ទៅព្រះអង្គមិនដែលទៅមកកន្លែងព្រះអង្គនិយាយពី3គាថាឬសូត្រមកវិញអញ្ចឹងទេអត់ឧទាហរណ៍ដូចជាគាថាទី1អនិច្ចាវតសង្ខារាឧបាទវយធម្មិណោឧបច្ចិត្វានិរច្ឆន្តិទេសង្វោបសមោសុខោគេយកតាគាថាមួយនឹងទៅដោយគេចេះគេយល់ដល់ជំរឿរបស់វាយកទៅពិចារណាទៅសម្រាប់ព្រះអរហន្ត តែមួយហ្នឹងហើយឯងចង់បានតែច្រើនប៉ុនស្ដាប់មិនបានមែនទេមែនអត់សូត្រតិចលុយតិចសូត្រច្រើនលុយច្រើនឥឡូវថ្មលើករឿងសង្ខេបសង្ខេបពីគាថាមួយមួយហើយមិនមែននៅ តាមកម្មវិធីប៉ុនសោះធัวដែលយើងសូត្ររាល់ថ្ងៃតាមវិធីប៉ុនហ្នឹងនៅពេលដែលវាកើតដល់ originally ហ្នឹងណាអត់មាននៅក្នុងកម្មវិធីប៉ុនទេអត់មក ព្រោះសម័យព្រះវាអត់ពិធីបន់មានតែការសិក្សានិងការអនុវត្តតែយើងឈប់សិក្សាអនុវត្តវានៅក្នុងកម្មវិធីបន់ហ្នឹងហើយអនិច្ចាវតសង្ខារាហ្នឹងព្រះអង្គសម្ដែងកន្លែងផ្សេងនោះក៏មានហើយក៏ប៉ុន្តែអឺរឿងមួយទៀតដែលមហាកាលនោះលោកបួសលោកបួសលោកទៅនៅវត្តមួយនៅចិត្តអាកន្លែងគេដុតខ្មោចហ៎ ហើយគឺមានអ្នករស់ស៊ីឈ្នួលស៊ីឈ្នួលដុតខ្មោចនៅ ក្នុងព្រៃណាស្លាប់គេយកទៅដាក់ទៅក៏ដុតទៅគេឲ្យលុយខ្លះទៅពេលមានពេលមួយលោកប្រាប់លោកប្រាប់ថាបើញោមមាននរណាយកខ្មោចមកថ្មីកុំតន់ដុតប្រាប់លោកខ្មោចសម័យព្រះអង្គឥឡូវក៏ដែរនៅឥណ្ឌាគ្មានមឈូសមានអីទេគេទុតចោលទាំងដុលទាំងដុលចឹងអាត្មា ទៅឥណ្ឌាឃើញគេដឹកខ្មោចលើស៊ីក្លូ ចងរុំរុំកណាត់ដឹកទៅស្មាដឹកចបៃដឹកខ្មោចនឹងអញ្ចឹងបាននឹកឃើញនៅសម័យពុទ្ធវិខទៅយកអាកណាត់ណាអាកណាត់គេរុំខ្មោចយកទៅបោះចោលហ្នឹងហើយអាត្មាថាអញ្ចឹងដូចល្អដែរយើងឥឡូវងាប់ទៅក្បាច់ពោច្រើនពេកមនុស្សលែងចង់ធ្វើបន់ចាំពេលងាប់ឲ្យបានឈូសល្អម៉ងល្អខ្លះមុនងាប់ទៅមើលកន្លែងដាក់ម៉ងឲ្យហើយណៃណាអញនៅណានៅមួយប្តីអញនៅនោះប្តីអញទៀត វាជាប់ជាប់នេះជាប់ពេកហើយទៅឥណ្ឌាបានវាបានចំណេះច្រើនដែរជួនកាលអាត្មារៀនទៅតាមកពីដេកាទៅតែដូចគាត់អស់គេយកទៅបោះចោលអីតែទេឥឡូវគេដាក់មឈូសដាក់អីត្រឹមត្រូវកប់ត្រឹមត្រូវនោះអត់ទេខ្មោចនៅឥណ្ឌាងាប់គេទុកដូចគល់ឈើមែនហងៃនោះជាងកាលឃើញដុបលើអាតបូឡានអញ្ចឹងទៅគាត់រុំរុំរុំ ជាងកាគេសែងអញ្ចឹងទៅគេដាក់ផ្កាដាក់អីយកទៅបោះចោលអញ្ចឹងបើប្រហែលឆ្នាំមុនដល់ស្ទឹងគង្គាគេទៅដុតអាក្បែរមាត់ស្ទឹងហ្នឹងឲ្យតាលួយលួយរៀងខ្សែរយរលគេពមៀលចុះទឹកទៅហើយគេមានអាធัวគេថាឲ្យទៅឋានសួគ៌ទៅមិនដែលពេញតែទឹកអានឹងជំនឿផ្ដេសផ្ដាស់ពេញហ្នឹងឯងមិនមែនរឿងត្រូវទេ ហើយពួកព្រាមដែលគឺងូតទឹកលៀងបែបងូតអាកន្លែងគឺប្រដាប់សាកសពនោះជុំកោខ្ពស់មកពួកអាខ្មោចនោះចិត្តចិត្តនឹងគៀសគៀសចេញខ្ពស់ខ្ពស់មកអញ្ចឹងលៀងបាបគេឆាប់ជាក្នុងរឿងមែនទេណាបើអត់ទៅឃើញហ្នឹងទៅថ្មជាសង្ស័យក្នុងកពីមើលទៅទៅទៅមើលអូអានេះមែនទេតាហើយរឿងពិធីច្រើនពេកធ្វើឲ្យមនុស្សមានមច្ឆាទិដ្ឋិច្រើនទៀត នៅរស់អត់ប្រឹងប្រព្រឹត្តល្អទេពីព្រោះពេលងាប់គេធ្វើឲ្យច្រើននោះដុតផ្ទះឲ្យដុតឡានឲ្យឥឡូវដុតទូរស័ព្ទឲ្យឥឡូវដុតប៉ាសពតឲ្យគេលោបានទលេងឯណាឯនេះហ្នឹងហើយត្រូវហើយយើងយើងតាគេបញ្ចូលយើងយូយូយូយូយើងព្រមថាអានឹងប្រពៃណីទៀតដែរ ញញុំនឹងឃើញកំណាត់ប្រពៃណីមកពីអីដំបងទម្លាប់ទម្លាប់ស្អីមួយមើលទៅតំណងតំណងតំណងត្រង់ឥឡូវយើងមើលដុតទូរស័ព្ទវាដើមមាននៅពីដើមនឹងហ៎ដុតឡានអីសម័យរាប់រយឆ្នាំពីដើមមានឡានមកពីណាអនឹងនឹងហើយហើយចេះណាស់ចេះបិឆោតខ្មោចដុតតែអាលេងលេងអាស៊ីនអត់ដុតទេ នឹងហើយលុយអីយកលុយមែនទែនទៅទិញអាលុយខ្លែងខ្លាយដុតហើយព្រមមើលអាច្បាប់ធនាគារគេគេថាអ្នកខ្លែងបន្លំក៏ដាស់ប្រាក់ត្រូវផ្ដន់ទាទោសតាមច្បាប់ដុតនឹងដុតឲ្យខ្មោចជាប់ទោសហ្មងនិយាយលេងបិឆោតចឹងបានខ្មោចសម័យពីដើមនេះចឹងបានមើលរឿងហ្នឹងអឺអគារថាទី1ដែលថ្មសូត្រព្រឹកមិញហ្នឹង ស្ដាប់ពេលមួយមានខ្មោចនារីស្រីក្មេងម្នាក់ហ្នឹងទៅស្លាប់អ្នកដុតហ្នឹងទៅប្រាប់លោកដល់ប្រាប់លោកបើកមកលោកឲ្យបិទវិញ វានៅល្អពេកតែមើលយូរទៅវាមិនមែនកើតធរទេវាកើតកលេសចូលនៅថ្មីចាស់ស្លាប់ភ្លាមគេយកចោលគេអត់មានទុកទេនៅថ្មីចេះបើកខ្វាំងមកលោកអូអូមិនកើតទេលោកថា សូមញោមធ្វើឲ្យមានបការៈផ្លែចោះឃើញទេលោកសម័យព្រះមានកលេសដោយតែអាត្មាអញ្ចឹងណាមុនសម្រាប់ធោកលេសដូចតែគ្នាហ្នឹងហើយក្នុងពាក្យធោថាសូមញោមធ្វើឲ្យរូបនេះ ទៅជា បការៈផ្លែកអញ្ចឹងលោកចេញទៅក្រៅទៅគាត់បញ្ចូលទៅក្នុងអាឡគាត់ហ្នឹងដុតមករោលរោលមកលឹងកញ្ញងដៃកញ្ញងជើងអាស្បែកអីវាលបកលបកមកបញ្ចេញមកវិញ តែមួយផ្លេតមួយផ្លេតលោកសង្វេកថាអូណូមួយផ្លេតសោះណាប្រែ100ដឺក្រេហ្មងណាក្នុងកាពីលោកថាឡើងដូចគោពពាលចុះអាស្បែកវាដាច់តិចតិចនោះនឹងហើយអាកញ្ញងអា ថ្មិញក៏ញញញញញវាឡើងយ៉ាំមីទៀតទៅមើលទៅបានលោកសង្វេកអារៀនធัวពីមុនឃើញហ្នឹង ធូរនឹងលោកចេះយូរហើយក៏ប៉ុន្តែអព្រឹត្តិការវាអត់តន់កើតធូរវាអត់តន់ចេញចាំបានតែចាំអនិច្ចាវតសង្ខារានឹងលោករៀនយូរហើយពីព្រះសម្មាសម្ពុទ្ធនឹងណាប៉ុន្តែដល់ពេលហ្នឹងវាពិសោធន៍ផ្ទាល់ពិសោធន៍ផ្ទាល់ឃើញចឹងមកវាបានជាបច្ច័យឲ្យលោកពិចារណាពិចារណាពេលហ្នឹងជាបញ្ញារបស់លោកឈប់ជាបញ្ញារបស់ពុទ្ធអាយើងរៀនចាំពីព្រះអង្គជាបរិយ័តចាំពីព្រះអង្គអាហ្នឹងបញ្ញារបស់ព្រះអង្គទេយើងគ្រាន់តែ ចាំដូចសេកថាតាមមនុស្សចឹងប៉ុន្តែពេលជួបហេតុការពិតដល់វិចារណា ចេញមកពីក្នុងវាឈប់ជាបញ្ញារបស់ពុទ្ធដែរវាទៅជាបញ្ញាខ្លួន ខ្លួនឯងអឺចឹងតើណាចឹងតាវតៈកដុំឆែបលោកប្រែចឹងវតៈហ្នឹងហើយវតៈនឹងអាត្មាកាលប្រែ មួយ គ្រូគ្រូប្រែថាកដុំឆែបញាក់ ជាឧទានវតៈនឹងអោណូយីអើណាអោណូយីអើវតៈអោណូវាភ្ញាក់វាវាឧទានឡើងចឹងទៅនឹងសង្ខារារីសង្ខារទាំងឡាយអនិច្ចាវតសង្ខារឧបាតវយធម្មិណោណាធរទាំងឡាយនោះឧបាតៈនឹងវាកើត ហើយវិយៈហ្នឹងវាអស់ទៅវិញកើតហើយបាត់ទៅវិញឃើញទេប្រែប្រួលតែមួយផ្លេតហ្នឹងមុនមានក្រោយមកអាភាពស្រស់ភាពអីហ្នឹងវាបាត់អស់លេងទៅហ្នឹងអាហ្នឹង apparent ខាងក្រៅលោកឃើញអញ្ចឹងដល់ហើយលោកឃើញទៅដល់ជីវិតលោករូបធម៌នាមធម៌ក្នុងខ្លួននេះឈប់ឃើញសពនឹងអាសពនឹងគណៈផ្ដើមឯងគណៈផ្ដើមឯងនៅពេលដែលឃើញអានឹងហើយលោកលែងជាប់លែងមេរាគៈជាប់នឹងអានឹងលោកទៅឃើញ the process of នាមអនុរូបៈនេះឧបច្ចិត្វានិរុច្ឆន្តិឃើញទេនាមរូបទាំងឡាយហ្នឹងតែងកើតហើយរលត់ទៅអានេះមិនមែនថាតាមពុទ្ធទេណាបញ្ញាហ្នឹងវា aware ចឹងហ្មងណាវាឃើញមកមកឧបាទិវយធម្មឧបច្ចិត្វានិរុច្ឆន្តិទេសង្វូបសមោសោខោលុះតែអស់អាការការរលត់នឹងទៅសន្តិស្ងប់ពិតប្រកបនឹងវាមាន ចឹងបើជីវិតនឹងវានៅក្នុងក្របខ័ណ្ឌនៃការកើតរលត់អញ្ចឹងទេ វាអត់មានសេចក្តីសុខពិតប្រាកដទេឃើញទេអានឹងយល់នឹងឈប់ជាបញ្ញារបស់ពពុទ្ធហើយវាជាបញ្ញារបស់លោក ដែលកើតឡើងឃើញច្បាស់ដោយខ្លួន ដោយខ្លួនឯងអាហ្នឹងដែលហៅថាសន្តិតិកោ ជាធัวគឺព្រះអរិយបុគ្គលទាំងឡាយដឹងពិតឃើញពិតដោយបច្ចវេកណញ្ញាណគឺថានឹងបានស្ដាប់ដោយជាបុគ្គលដទៃទេអាចុះលោកស្ដាប់ពីប្រពុតមកនោះស្អីគេអាស្ដាប់នោះយកតែចាំមកទេតែដល់អត្តបញ្ញាតួឃើញនេះគឺបញ្ញាខ្លួនឯងមិនមែនបញ្ញាប្រពុតទៀតទេហើយយើងនៅក្នុងកម្មវិធីប៉ុនទាំងឡាយសំបែបញ្ញាស្ដាប់នឹងមិននឹងចង់បានផងព្រោះស្ដាប់អត់ចាំនោះមែនទេសូត្រនេះមកតែសូត្រ ចប់សាធុដឹងអីគេហ្នឹងមែនអត់យើងឥឡូវធ្វើអីដូចលើសលើសតាមមើលមែនទេដូចលើសលើសបើនិយាយពីមុនលោកទេសនានៅស្រុកខ្មែរឥឡូវលេខទេសម្ដង50អង្គមានមានបងខ្លះគេមុនអាត្មាដែរមិនថាខ្ជិលចូលរួមដូចលើសលើសមិនហើយក្បាលស្អីយកទៅស្ដាប់ម្ដង50អង្គហ្នឹង ស្ដាប់តែលោកមួយនឹងតាំងពីដើមដល់ចប់នឹងថាទេសអីខ្លាំងភ្លេចបាត់អស់ហើយហើយចូលទេសម្ដងលេង50អង្គអីគឺលើសលើសហ្នឹងអាអអានឹងរឿងមួយតើដកគាថាទី2មកសោតអជារੰងវតយ៉ាងកាយោ បតវងតិសេសតិឆោតោអពេតវិញ្ញាណោនិរដ្ឋังវិកលឹងកណ្ដាខ្មាចេះតាំងនៅកូនណែនប៉ិនមិននឹងខ្យល់អីទេ អត់ដឹងមកហើយញាតិញោមស្ដាប់ក៏សាធុតាំងពីហ្នឹងមកម៉េះហេតុមកសូតាំងនៅកូនណេនម៉េះព្រោះរៀនដំបូងរៀនតែបាលីសុទ្ធតែអាប្រែមិនក៏មិនដឹងនេះអាយុទៅសូតពេញទៅរោងប៉ុនគិតយូរយូរដូចកផ្លែងណាមែនទេគឺយកអាភាសាស្ដាប់គ្នាមិនបានយកទៅនិយាយគ្នាដូចកផ្លែងមែនទេខ្ញុំគិតមើលវាព្រោះហើយប៉ុន្តែដូចកផ្លែង នឹងមកពីយើងធ្លាប់យើងធ្លាប់ឃើញម៉ែឪយើងធ្វើតែចឹងស្ដាប់តែចឹងយើងក៏ព្រមស្ដាប់ចឹងទៅក៏យើងគិតថាព្រោះរហូតដល់បន្ថែមមិឆាទិដ្ឋិមួយ ថាស្ដាប់ចឹងទៅ បានបនស្ដាប់ចឹងទៅ ដល់ខ្មោចដល់ប្រែតឃើញទេហ្នឹងហើយប៉ុន្តែគាថានឹងសួរថា កាលដែលព្រះអង្គសំដែងចេញមកពន្យល់ចេញមកជាគាថាអជារង្គវេទយ៉ាង កាយោហ្នឹង តើព្រះអង្គមានយោទៅសូត្រនៅក្នុងកម្មវិធីប៉ុណ្ណាដែរឬទេ No ព្រះអង្គយកទៅបញ្យលមនុស្សណាដែលគូបញ្យលមិនមែនយកទៅមិនមែនយកទៅដាក់គ្រប់គ្នាទៀតទល់តែមនុស្សណាគួរស្ដាប់អាហ្នឹងបានព្រះអង្គដាក់អាហ្នឹងតែយើងលោតែមួយហ្នឹងសូត្រគ្រប់ប៉ុនមែនទេធៀបពិតចឹងមែនណាពេទ្យដែលមានវិជាច្បាស់លាស់គេព្យាបាលតាមជំងឺមនុស្ស មានអាណាចុកពោះក៏ដកថ្មិញអើឈឺជើងមកក៏ដកថ្មិញមិនចេះតែដកថ្មិញហ្នឹងមែនអត់ហើយយើងមើលទៅឲ្យតែឲ្យតែមានធ្វើពិធីអីអាចរាំងវត្តយ៉ាងកាយអាត្មាទាំងអីទាំងទាំងគេទាំងអស់ព្រោះវាជាប់អញ្ចឹងទាំងអស់គ្នានោះណាព្រឹកមិញអាត្មាក៏ជិះមិនកាត់ខ្លាសូតដែរប៉ុន្តែសូតដែរអាត្មាបញ្យល់ហ្នឹងហើយអើហើយម្យ៉ាងទៀតញាតិញោម វាជាប់អាហ្វមមួយទៀតថាបើលោកមិនចេះមិនចេះសូត្រធុយទេលោកនឹងអត់ចេះហ្មងមែនអត់អត់ទៅវត្តដូចព្រឹកមិញយើងសូត្រពេកបាក់ពេកបាក់អញ្ចឹងទៅអូអត់ចេះហ្មងធិតពិតអារឿងហ្នឹង form ឯងតម្រងឯងមនុស្សសម័យព្រះអត់មាន ណាចេះសូត្រធัวទេ យើងឥឡូវបើនិយាយពីចេះសូត្រធัวគ្រាន់យកបើជាងសម័យព្រះមនុស្សសម័យព្រះគេចេះតែធัวយល់គេអត់ចេះធัวចាំទេប្រជាជនសម័យព្រះ មើលតាមប្រវត្តិអត់មានពីណាចាំអីយកទៅសូត្រអីអត់ទេតែបើគេចាំយកមកអនុវត្តមានគេចាំយកទៅពិចារណាមានឧទាហរណ៍ដូចជានាងមេតកមេដាអញ្ចឹងគាត់ដែរចេះអភិឧមកងងអីអត់នៅពេលវិខសង្ឃ30អង្គទៅចាំភាសាចិត្តផ្ទះគាត់ហ្នឹងគាត់ចេះតែប្រកេនចហាន់អញ្ចឹងទៅអីសួរតលោកចាស់ប្រតិបត្តិអីធ្វើអី ពួកយើងរៀនកម្មដ្ឋានពីព្រះសម្មាសម្ពុទ្ធមកយើងនាំគ្នាពិចារណាហ្នឹងអីចុះចឹងកណាសុំរៀនផងដើម្បីបរិបត្តិផងបានអត់លោកក៏បរៀនអាការៈ32ហ្នឹងគេសាលោមានអខាតនតាហ្នឹងនាងរៀនចាំមកមកតនេតនេចាណានេនេះចាណា តាំងពីចុងសក់ដល់បាត់គេរៀនគេរៀនយកទៅ take it to action ចឹងយើងឥឡូវធួនៅតែពេលហ្វាយអង្គមព្រះរួចតែពីហ្នឹងប្រលះគ្នាគ្មានគិតទេ មែនអត់អានឹងធัวចាំវាអត់មានជាធัวចេះវាអត់មានជាធัวអនុវត្តក្នុងជីវិតប្រចាំថ្ងៃរួចទៅថ្ងៃគុំប្រែឲ្យឆ្លោះគ្នាពេញវត្តបាយបាក់គ្នាពេញវត្តដែលឃើញហ៎ដែលឃើញអត់សបោទៀតហ៎សួរថាមានធัวទេអត់មានតែអកុសលធัวហ្នឹងហ្នឹងហើយ អញ្ចឹងបានអាមាបយលក្មេងៗរហងៃមិនឲ្យគាត់ ខ្វល់អារឿងសោតមិនសោតទេសំខាន់និយាយឲ្យយល់សិនចង់សោតក៏សោតទៅ ចង់មិនសោតក៏ហើយទៅបើចង់សំរុំផ្កប់ចិត្តយាយយាយរៀនសូត្រធัวទៅ តែចង់យល់ការពិតកុំទៅរៀនសូត្រធัวរៀនធัวយល់អនុវត្តមិនយល់មិនឲ្យត្រូវហើយបើថាឲ្យចង់បានចាស់ចាស់សរសើរអីក្មេងនេះចេះសូត្រធនណាស់អានឹងរៀនសូត្រទៅប៉ិន មិនចេះឡើងថ្នាក់ទេអាហ្នឹងនៅតែប៉ុណ្្នឹងហ្នឹងហើយអាចរាំងវតិយ៉ាងកាយប្រុសនរណាគេចាំហ៎ពោតិកតទេសធិរៈពិខំអង្គដែលលោកឈឺពងតាំងពី ស្បែកយូរយូរទៅបែកដល់សាច់យូរយូរបែកដល់ឆ្អឹងទៀតនោះពោតិកតទេសធិរៈប្រែថាប្រធិរៈមានក្លិនខ្លួនស្អុយដោយសារបាបកម្មរបស់លោកពីជាតិមុនហ្នឹងសម្រាប់សត្វច្រើន ចឹងវាធ្វើឲ្យលោកឈឺលួយកាយចឹងទៅវិខដតីរត់ចោលអស់គ្មាននរណាមើលលោកក្រោកលែងរួចឲ្យលួយពេញខ្លួនចឹងទៅបានព្រះសម្មាសម្ពុទ្ធមុនទៅមើលខ្លួនឯងហ្មងហើយដល់អនន្តឃើញព្រះអង្គទៅចឹងក៏ទៅជួយមើលព្រះអង្គឲ្យអនន្តយកទឹកក្តៅយកជីវរលោកនឹងយកទៅបោកហើយដាក់ទឹកក្តៅអ៊ុនអ៊ុនមកផ្ដិតផ្ដិតរាងកាយលោកនឹងដើម្បីឲ្យលោកបានស្រាក់ស្រន់អន់ឈឺ រួចទៅលោកសឹងនៅលើក្រេអញ្ចឹងទៅព្រះអង្គឈរនៅនឹងក្បាលតនៃក្រេហ្នឹងសំដែងធัวហ្នឹងដើម្បីកុំឲ្យលោកជាប់ជាពាក់នឹងអារាងកាយនឹងឈឺហ្នឹងបានព្រះអង្គថាអនិច្ចាអអជារាំងវតយ៉ាងកាយោបថវឹងអតិសេសតិឆធោអបេតវិញ្ញាណោនិរដ្ឋังវកលឹងករាំងកាយនេះមិននៅយូរប៉ុន្មានឡើយ តែមានវិញ្ញាណប្រះទៅហើយអបេតវិញ្ញាណ កាលណាវិញ្ញាណប្រះទៅហើយ ប្រកាសជាខ្លាយជាកាយដែលគេបោះចោលដូចគាត់អស់ចឹងនេះតែវាមានដំណើរការរាល់ថ្ងៃដោយសារមានវិញវិញ្ញាណអស់តែវិញ្ញាណនឹងខ្លាយដូចអង្គត់អស់ដែលគេបោះចោលដល់ពេលស្ដាប់ព្រះអង្គត្រាស់សម្ដែងចឹងលោកលោកអត់អាឡ័យកាយហ្នឹងចឹងលោកមានបតតឋានល្អពេលហ្នឹងក៏វិបស្សនាកើតឡើងសម្រាប់ព្រះរហន្តហើយក៏បរិនិព្វានទៅហើយព្រះអង្គសម្ដែងតែម្ដងនឹងគត់អត់មានទៅនិយាយប្រាប់ណាគេទៀតទេអានោះ អត់ទេតែយើងប៉ុណ្ណាក៏លឿនហ្នឹងដែរតែគ្មានណាសម្រាប់ធួមួយដែរដូចមកថាណាគេចុកពោះសោះឯងដកថ្មិញណាពូវាចេះតែមកក្បាច់ហ្នឹងប៊ូឥឡូវស្រួលណាស់ញាតិញោមឲ្យតែចេះធួប្រមាណមេហ្នឹងសូធោសូត្រមុន ប្រមាណមេហ្នឹងរស់ហើយមហាស្រួលពូញាតិញោមគាត់ទុកលោកធំប៉ុណ្ណឹងហើយមានទុកបយលមានទុកអីទុបីទេសនាក៏ញាតិញោមមិនស្ដាប់យកចំណេះវិជ្ជាអីដែរអាត្មាមើល ស្ដាប់យកអានិសង្ឃស្ដាប់យកអីឲ្យតាជាប់ជាប់ទៅហ្នឹងពូថ្មដឹងអញ្ចឹងដោយសារអីមាន ពេលខ្លះកាត់នៅស្រុកខ្មែរបើថ្មទៅសំដែងធូចជាមានគេស្ដាប់អីអញ្ចឹងណា យើងវាធ្លាប់គេស្គាល់នោះប៉ុន្តែថ្មទៅមើលតាមរោងបនមានពេលខ្លះថ្មទៅចិត្តចិត្តហ្នឹងថ្មប្រឡំខ្លួនទៅមើលណាអត់ទេទេសនាគេអត់មាន ជាវិធីធម្មទានទេគាត់ថាអើបើមានបនហើយត្រូវមានលោកទេសនា ទេស្ដាប់ក៏ស្ដាប់ទៅមិនស្ដាប់ក៏ហីទៅវាវា nothing important វាអត់មានអីទេទេសនាហិង្សោធោស្តៀងតែគ្នាលោកចេះតែប៉ុណ្ណឹងលោកទេសអានិសង្ឃហើយក៏ថយទៅលោកខ្លួនឯងក៏មិនយល់អីលោក ថាតាមសភៅគេ ប្រាប់មកវាមិនមិន ជាការផ្ទេចំណេះពិតប្រកបដែរអញ្ចឹងញាតិញោមក៏អញ្ចឹងលោកក៏អញ្ចឹងតែប៉ុណ្ណឹងចេះទេសងោងងោងងោងងនិយាយក៏ផ្លែងខ្លះទៅចប់អញ្ចឹងឯងប៉ុន្តែ អត្ថប្រយោជន៍នៃធម្មទាន មិនមែនប្រគ្រប់កិច្ចមិនមែនស្ដាប់យកបុណ្យមិនមែនអីទេតែចាត់ថាជាធម្មទានគឺការផ្ទេរចំណេះនៃការប្រតិប្រតិបត្តិមនុស្សស្ដាប់ហើយកែមនុស្សស្ដាប់ហើយយល់ទៅជាធម្មទានមិនមនុស្សស្ដាប់ឲ្យកើតកិលេសទេ ទេសនារាល់ថ្ងៃ ទេសនាឲ្យមនុស្សកើតកិលេសច្រើនមិនបានថាអញ្ចឹងព្រោះទេសតាអានិសង្ឃញាតិញោមចង់ស្ដាប់តាអានិសង្ឃ ហើយអាទេសអានិសងឲ្យបានចេះឲ្យ បានចងស្អីគេມັນកិលេសមិនតណ្ហាវាមហោទៅទៅក្នុងភពហ្នឹងបានសម្រេចធម៌មកពីណាបើទេសបកើនៅកិលេសគូរបស់គ្នាអញ្ចឹងព្រោះអាត្មាពីមុនក៏អញ្ចឹងដែរការមិនតន់យល់អាហ្នឹងទេសតាមគេដល់យល់បំណងរបស់ព្រះអង្គព្រះអង្គទេសអានិសងដែរប៉ុន្តែខុសពីយើងអ្នក មានកិលេសអានិសងរបស់ព្រះអង្គវាមានស្ទេបរបស់វាឧទាហរណ៍ថា មនុស្សអត់ដែលយល់ធម៌អីសោះដំបូងឡើយព្រះអង្គនិយាយពីអានិសង្ឃ ឲ្យមិនឲ្យមនុស្សនឹងមកជាប់អានេះឲ្យវាលែងអានេះប៉ុន្តែបើដល់នឹងព្រះអង្គអត់ឲ្យជាប់អានឹងទៀតទេព្រះអង្គឲ្យទៅមកកម្រិតទៀតចុងក្រោយឲ្យលះចោលទាំងអស់ឃើញច្បាស់នៅសច្ចៈធរអានេះឧទាហរណ៍ចេះរបៀបរបស់ព្រះអង្គថាទិសដៅព្រះអង្គឲ្យទៅក្នុងប្រាសាទមួយទៅនេះទេ តែមនុស្សនឹងវាមើលប្រាសាទអត់ឃើញអញ្ចឹងណាអញ្ចឹងភ្នែករបស់មនុស្សហ្នឹងវាមើលឃើញតែចម្ងាយប្រហែលជាប្រហែល100ម៉ែត្រទេហើយយើងក៏ពពរនាថាឯងខិតទៅនោះ ប្រហែល2 300ម៉ែត្រទៀតអ្នកនឹងឃើញស្រះទឹកមួយដ៏ល្អអញ្ចឹងយើងវាជាប់នឹងអទេសភាពស្អីស្អីអញ្ចឹងទៅយើងទៅទៅដល់អូបើអ្នកឯងទៅនោះតិចទៀតមានផ្កាល្អណាស់អញ្ចឹងណាប៉ុន្តែមិនមែនព្រះអង្គឲ្យទៅជាប់ផ្កាហ្នឹងទេណាណែបើអ្នកឯងទៅបន្តិចទៀតដល់ប្រាសាទមួយយ៉ាងល្អអញ្ចឹងនឹងលះអានឹងលះនឹងលះហ្នឹងទៅដល់នោះបានដឹងថាទីបំផុតអាតាមផ្លូវខណ្ឌលំអភ្នែកយើងលែងអាល័យអានឹងបាទ មេគារបស់ព្រះអង្គអញ្ចឹងតែយើងឥឡូវអាកន្លែងទីផុតទុកនៅនេះយើងឲ្យនៅនេះកឋិនអានសងប៉ុន្មានទៀតឡើស្ដាច់ចាក់ហើយញាតិញោមទៅទេសកឋិនស្មាសួរថាចង់ស្ដាប់អីចង់ដឹងអានិសងនឹងបានប៉ុន្មានធាតពិតការបំពេញកុសលគោលដៅដ៏ធំបំផុតនឹងគឺដើម្បីកំណត់ដឹងច្បាស់នៅសេចក្តីទុកហើយរលាស់ខ្លួន ចេញចាក ទុកបើមិនអញ្ចឹងទេយើងវាមិនអស់ទុកទេធ្វើបន់រាល់ថ្ងៃដែលថ្មមើលហ្នឹងញាតិញោមធ្វើមួយជីវិតទៀតក៏អត់រួចផុតទុកដែរពីព្រោះប្រាថ្នាហេតុដែលនាំឲ្យកើតទុករហូតទីហោថាឥឡូវជួបប្តីពិបាកណាស់កើតជាតិណាណាឲ្យបានប្តីល្អស្មារប្តីល្អនឹងអត់ទុកឯងនេះយំព្រោះប្តីល្អនេះមិនព្រោះប្តីខូចណាមិនអត់ តាមពិតអារបស់បានមកដោយអំណាចតណ្ហាស្អីក៏វាកើតទុកដែរបានប្តីអត់ល្អក៏កើតទុកអាបានប្តីល្អហ្នឹងភ័យណាភ័យនៃខ្លាចគេឆក់មែនអត់វាមានស្អីអាពាក្យថាបានបានហ្នឹងវាមានស្អីបានទេបើដកតែកិលេសចេញមួយអត់មានអីបានទេបើបរមត្តធម៌មានស្អីបាន បើតាមភ្នែករូបប្រកបទេ បើតាមតិចត្រឹមតែសំលេងទេ តាមចំោះត្រឹមតែក្លិនទេ តាមដាតត្រឹមតែរសទេ កាយត្រឹមតែផតថពៈទេ តាមចិត្តក្រន់តែ ជាធម្មារមវាមានស្អីបាន វាអត់មានអីបានអញ្ចឹងពាក់ព័ន្ធនឹងតំណឹងមានសំណួរគេសួរនេះមកឆ្លើយបន្តិចបញ្ចប់ឡើងឈ្មោះសីហកੰចង់ឲ្យព្រះអង្គ ជួយបកស្រាយក្នុងរឿងឥណ្ឌាគឺថាព្រះពុទ្ធជា អវតារ ទី9របស់ព្រះវិស្ណុតែក្នុងសាសនាខ្មែរយើងមិនដែលឮថាចឹងសោះអានេះបើភាសាសាមញ្ញគេហៅតោងកលិបតោងកលិបយកល្បី ដែលលើពាក្យគេតោងកលិបហ៎ភាសាក្មេងៗគេលេងណាកុំមកតែកុំមកតោងកលិបអញណាណាភាសាឥឡូវឥឡូវក្មេងៗគេប្រើចាស់ចាំសូវយល់ឯហ្នឹងអាត្មាមិនចង់បកស្រាយថាតើគេសរសេរនឹងពិតឬអត់ទេ សម្រាប់អ្នកត្រាស់ដឹង ណាចង់ថាអីវាអត់សំខាន់ទេ តែបើយើងអត់យល់បរមត្តធម៌ពាក្យបរិញ្ញារបស់ពុទ្ធឲ្យច្បាស់ទេ យើងនៅជជែកគ្នាអត់ដាច់ស្រេចទេអាណាមកពីណា ណាធំជាង ព្រះណាធំជាង ណាជាបោះអ្នកណាប៉ុន្តែដូចខ្មែរថាមិញបើយល់បរមត្តធម៌វាអត់មានអ្នកបានព្រោះបើយល់ទៅពាក្យអនត្តាមួយសួរថារបស់អ្នកណាខ្លួនឯងមិនមែនខ្លួនឯងផងយកពីណាទៅធ្វើរបស់ខ្លួនឯងស៊ី មនុស្សយកទៅបោះអញនឹងបុគ្គលពាលព្រះអង្គថាអញ្ចឹងនេះបើក្នុងហ្នឹងបើពួកព្រាមនឹងយល់ថាព្រះអង្គជាអវតាររបស់ខ្លួនឯងពាលសុទ្ធនេះព្រោះក្នុងលោកនេះគ្មានរបស់អ្នកណាឡើយដូចគេថាមួយព្រះអង្គថាបតាមថិតនមថិអិតិពេលោវិហញ្ញតិអត្តាហិអត្តណោណថិកតោបតាកតោធនឹងគេណាជួនពីលតែងសម្គាល់ថាអញមានកូនអញមាននេះអញមាននោះ អញមាននេះអញមាននោះហ្នឹង ពេលលធัวទេមោហៈវិបាំងជាគិតថាអញមានអញ្ចឹងទៅតែធាតពិតណា the reality អត្តាហេអត្តនោណដ្ឋិសំបីតខ្លួនឯងអត់មានមិនហ្នឹងតោះរកខ្លួនឯងគ្រប់គ្នាមកចអល់ចំខ្លួនឯងមកចអល់យកម្រាមមួយចអល់ខ្លួនឯងមកខ្លួនឯងនៅតាណាបើចអល់ពីចងាយ ត្រូវអានេះបង្ខឹមអត់ទេបើចអល់ពីចងាយមើលតាមភ្នែករបស់យើងចេះ អានឹងជាប់ហើយតែទៅចិត្តបន្តិចទៅចិត្តបន្តិចជាអល់តណាហ្នឹងហើយនឹងចឹងចឹងបានមិនបានថ្មថាវាអត់សំខាន់ថាវាពិតឬអត់ឧទាហរណ៍យើងស្គាល់ដុកទ័រម្នាក់មួយច្បាស់ចឹងណាយើងឈឺ ដុកទ័រនឹងមើលយើងទៅក៏ជាហើយស្រាប់តែមនុស្សល្ងងម្នាក់ដែលអត់ចេះវិជាពេទ្យសោះអះអាងថាដុកទ័រនឹងវាចេះពីអញទេអាហ្នឹងយើងជឿទេដែលមនុស្សនោះអសងងមួយអត់ចេះផងហ្នឹងណាទេហោចឹងណាអត់ចេះទេប៉ិនដើរប្រកាសប្រាប់គេថាអាដុកទ័រមួយនេះណាចេះពីអញទេអាហ្នឹងយើងចាំបាច់ទៅសើបឯង សម្រាប់អ្នកដែលដែលស្គាល់ដុកទ័រនឹងច្បាស់ចាំបាច់ទៅសើបថាអីគាត់នឹងតិចរៀនអវិជ្ជាពេទ្យនឹងពីមនុស្សនឹងមែនទៅមានឆ្ងល់ចឹងហ៎មិនបាត់ឆ្ងល់បើគាត់នឹងអត់ចេះស្អីផងហ្នឹងបានអីមកបរៀនដុកទ័រនេះឲ្យចេះជាពេទ្យស៊ីហើយចេញមកកាលានេះដែលសរសេរថាពពុទ្ធជានេះរបស់អញរបស់អញហ្នឹងតួប្រកាន់ទិដ្ឋិឡើងពេញហើយពពុទ្ធអ្នកបង្រៀនអាដោះទិដ្ឋិហ្នឹងឯង អាដោះទឹកថេរបស់គេអារបស់អញហ្នឹងឯងហើយបើមនុស្សមកអះអាងអានេះរបស់អញហ្នឹងនឹងនឹងសំធ្វើគ្រូពពុទ្ធទេឯងថាទៅប៉ុន្តែអ្នកដែលគេសិក្សាយល់ពីវិជារបស់ពពុទ្ធមិនបាច់ទៅសើបថាកពីនឹងសេពីអង្កលទេដឹងថាណៃគ្មានខ្យល់អីទេមិនចាំបាច់ទៅកពីនៅក្នុងសាសនាដតីទេសំបីកពីក្នុងពុទ្ធសាសនាក៏ដោយអាកពីសេខុសដឹងទៀតឲ្យតែចេះបរមត្តធម៌ចេះវិជារបស់ពពុទ្ធពិតប្រាកដឧទាហរណ៍ដូចជារឿងអឺក្នុងសត្រាស្លឹករឹតមួយសរសេរ ថ្មដឹងថាខុស100%វាអត់បញ្ជាក់ពីប្រពុតមែនតើនេះពីប្រវត្តិក្រុងពាលីក្នុងសត្រាស្លឹករឹតគេសរសេរថាដបងឡើយក្រុងពាស្ដេចក្រុងពាលីនោះជាម្ចាស់ដែនដីទាំងមូលនឹងហើយប្រពុតសម័យមុនឈ្មោះអីស្មាភ្លេចមិនប្រពុតយើងនេះទៅសុំបិណ្ឌបាតដីលោកសុំបិណ្ឌបាតតបីជំហាននេះ ហើយស្ដេចនឹងថាបីជំហានមានអីហើយពពុទ្ធនឹងក៏ចូលរិទ្ធឈានមកជំហាន ពាក់កដាលផែនដីដល់ជំហានទី2អស់ដីទាំងមូលដល់អញ្ចឹងស្ដេចក្រុងពាលីអស់កន្លែងណាអាចជំហានទី3ជន់ក្បាលក្រុងពាលីបលិចទៅក្នុងផែនដីបាត់លែងឲ្យមានវត្តមាននៅក្នុងលោកនេះទៀតចឹងហើយបានជាមនុស្សមានកន្លែងនៅបើស្ដេចគឺពាលីនឹងនៅអត់មានមនុស្សនៅកើតសួរតែពពុទ្ធសាហាវចឹងអាត្មាមិនបាច់ទៅរកប្រភពតែអាណាអ្នកសរសេរមិនបាច់ទេដឹងថាអ្នកសរសេរនេះ មិនដឹងមានគំនិតយ៉ាងម៉េចទេបេះដូងពុទ្ធបេះដូងសង្គ្រោះមែនទេមេត្តាព្រមវិហារពេញ ប្រតិរបស់ព្រះអង្គអាណា ទៅ នៅដីគេជន់ពលិចក្បាលគេទៀតនោះឧទាហរណ៍យើងមនុស្សអូស្ត្រាលីវាជន់ពលិចក្បាលគេគេឲ្យនៅអីហ្នឹងហើយអញ្ចឹងវាអត់សំខាន់ទេឆ្លើយតបទៅនឹងបញ្ហាហ្នឹងស្មានថាអត់សំខាន់តែគេចង់សរសេរថាម៉េចទេសំខាន់ថាទៅយើងស្គាល់ព្រះសម្មាសម្ពុទ្ធជាបុគ្គលបែបម៉េច បើយល់ពីឧទាហរណ៍ដែលអាត្មាលើកមិញហ្នឹងណាដុកទ័រមួយគាត់ទៅរៀនចេះវិជាវិទ្យាសាស្ត្រពេទ្យហ្នឹងចេះច្បាស់ចេះវះចេះកាត់ចេះឆ្លោះចេះអីស្រាប់តែមនុស្សអត់ចេះអសរម្នាក់ហ្នឹងដែលមិនដែលចេះអាវិជ្ជាពេទ្យហ្នឹងផង ចេញមកប្រកាសថាអាពេទ្យហ្នឹងរៀនពីអញទេបានវាប្រកែអញ្ចឹងនោះអានេះដូចមនុស្សខំសរសេរអាងវាងតែពពុតហ្នឹងជាធំប៉ណេះរបស់អញទេ ដើម្បីឲ្យដឹងថាពពុតហ្នឹងក៏ជាគ្នាគេដែរទាញចំណាប់អារម្មណ៍ពី Buddhist ហើយនឹងដើម្បីអីដើម្បីឲ្យដឹងថាពុទ្ធនោះវាមិនដល់ព្រះគេទេស៊ីហើយអាប្រៀបធៀបអានេះគ្រាន់បើជាងនោះស្អីគេពុទ្ធបរិញ្ញាថាអានឹងមានអ្នកហើយបើណែមានអ្នកពេញតែខ្លួននោះសំធ្វើព្រះអត់ហ្នឹងហើយចប់ប៉ុណ្្នឹងហើយចឹងមិនទៅទៀតទេ អនុមោទនា